ហ្នឹងហើយមិញអាត្មាឃើញសំណួរមួយឈ្មោះការចោមដែលសួរថាឬចាស់ចាស់ថាមនុស្សស្រី ពេលកំពុងមានថ្ងៃខែឬហៅថារដូវមិនអោយទៅវត្តឬចូលក្បែរព្រះសង្ឃតើពុទ្ធបានចែងពីរឿងនឹងអត់ អឺអត់មានទេចម្លើយខ្លីថាអត់មានទេអត់មានហាមទេមានស្អីក៏មានទៅ មានគัวក៏មានទៅ មានផ្ទៃពោះក៏មានទៅកុំអត់ទៅចាប់លោកក្រានទៅក្បែរក្រានទៅពពេញប៉ុនធម្មតាអត់អីទេអត់មានបញ្ហាអីទេ អឺវាអាចអញ្ចេះប៉ុន្តែនិយាយទៅវាពិបាកស្ដាប់បន្តិចថងតែអញ្ចេះព្រោះសម័យដើមឡើយយើងអត់មានសំឡេងអត់មានអីអនាម័យអីយើងដូចឥឡូវចឹងទៅក្រែងលោវាប្រឡាក់ពេលទៅអង្គុយទៅ អីវាប្រឡាក់អីអញ្ចឹងទៅណាគាត់ព្រួយបារម្ភអញ្ចឹងនិយាយប៉ុណ្ណឹងចុះមិននិយាយច្រើនទេ អាចថាបំណងរបស់គាត់ពីមុនមកហ្នឹងក៏ល្អដែរមិនជាអីទេ នឹងយើងឥឡូវមានស្អីមានប្រដាប់ការពារអស់ហើយចឹងសរុបមកវិញថាมันមាន ការហាមអីទេมันមានការហាមมันមានតោះអីទេឧទាហរណ៍ថាស្រុកហ្នឹងមិនដែលមានភិក្ខុសង្ឃសោះឬថាស្រុកហ្នឹង ព្រះសម្មាសម្ពុទ្ធនិមន្តទៅយើងគិតណាយើងគិតដោយបញ្ញាវិញអូអ្នកណាថាចាស់ចាស់ថាមានអាហ្នឹងទៅវត្តបាបហ្នឹងឯងគាត់ពិបាកបយលជួនកាលគាត់ពិបាកបយលក្នុងហេតុផលហ្នឹងចាស់ចាស់ឲ្យតែស្អីមិនសមគាត់ថាបាបតែមួយម៉ាត់ទៅវាចប់វិញគេងហៀងនេះថាចាស់ចាស់ថាអត់មានអាហ្នឹងទៅវត្តបាប ចាស់ចាស់ពីដើមគាត់គ្មានវិធីសាស្ត្រអីបញ្យលច្រើនទេអាណាតែគាត់គិតថាមិនត្រូវគាត់ដាក់ទៅលើ បាបតែមួយម៉ាត់ទៅកុំឲ្យមនុស្សធ្វើតែប៉ុណ្ណឹងព្រោះបាបនឹងស្អីយូរយូរវាមិនដឹងទៅទៀតណាបាបនឹងទៅចឹងទៅតិចបាបវាមិនយល់អាបាបនឹងស្អីទៅទៀតណាយើងអ្នកខ្លាចបាបនឹងក៏មិនដឹងថាស្អីបាបយ៉ាងច្រើនយើងខ្លាចចង្រៃខ្លាចគ្រោះថ្នាក់ខ្លាចអីអីចេះទេដែលយើងគេថាខ្លាចបាបខ្លាចអីហ្នឹងតែបើយើងខ្លាចបាបមែនទេនោះមនុស្ស ល្អងាប់ហើយយើងយកពាក្យបាបពាក្យបុណ្យនឹងយកមកនិយាយក្នុងសង្គមយើងបើសិនជាមនុស្សខ្លាច បាបមែនទេនោះងាប់ ហើយមនុស្សល្អណាស់ក្នុង សង្គមនេះ បាបនឹងស្អីគេបាបនឹងគឺទុច្ចរិតអំពើអាក្រក់លោភៈទោសៈមោហៈក្នុង ចិត្តនឹងលោកលន់ជាប់ជាពាក់ខឹងក្រោតគំនុំគុំគួនអខិតព្យាបាទចំណែនឈ្នាននេះនឹងសត្វទួបាប ហើយបើម្នាក់ម្នាក់ចេះខ្លាចបាបហ្នឹងមិនងាប់ហើយហ្នឹងមនុស្សល្អងាប់ហើយពេលខឹងថាតិចមកថាអញ្ចឹងជួនកាលការបញ្យលចាស់ចាស់ពីមុនគាត់យល់គាត់មិនមែនថាមិនយល់ទេគាត់បញ្យលបញ្យលបញ្យលបញ្យលគាត់ធ្វើសេចក្តីសរុបមកថាអំពើហ្នឹងបាប ដល់អ្នកនិយាយទៅបន្តគាត់មិនចេះបញ្យលថាតែធ្វើអាហ្នឹងបាបវាជាប់អាបាបហ្នឹងដូចអញ្ចឹងទៅ កាលណា20ទៅអាណាគាត់ថាมันល្អมันតំណងมันសមគាត់ថាអាហ្នឹងបាបអាណាអត់ទៅវត្តបាបអាណាទៅវត្តធ្វើនេះធ្វើនោះបាបអាណាហួចក្នុងវត្តចិត្តក្រោយកើតមកមកស្រួចដូចត្រីឆ្លូចអញ្ចឹងអាមាធ្លាប់ពីក្មេងទៅវត្តហួចដល់ហួចទៅចាស់ចាស់អូអាណា ហួចក្នុងវត្តកើតជាតិក្រោយមកដូចត្រីឆ្លូចអញ្ចឹងស្លូញឆ្លូញនេះឆ្លូញនេះ ណាណាពាក់មួកក្នុងវត្តកើតទៅក្បាលទៅពេកអត់សក់អីចឹងទៅធាតពិតនិយាយពីការគោរពនិងមិនគោរពទេមិនបានកំណត់ថាត្រូវក្បាលទៅពេកឬក៏ត្រូវមាត់ស្រួចអីទេទុច្ចរិតនឹងនៅក្នុងចិត្តឯនេះណានៅក្នុងចិត្តហើយដូចជា ភិក្ខុសង្ឃអីចឹងព្រះអង្គហាមបើនិយាយពីហាមវិញហាមមិនអោយពាក់មួកជួតក្បាលអីហ្នឹងភិក្ខុសង្ឃអីទេប៉ុន្តែបើហាមកុហកវិញហាមតែពេលមិនចេះពេលស្ដាប់ធัวព្រោះយើងមិនគោរពណាហ្នឹងហើយឬក៏យើងចូលទៅចិត្តពុទ្ធរូបអីអីចឹងទៅយើងដោះឈ្នួតដោះអីចឹងទៅ ចឹងទេហើយដល់បញ្យល់ថាមកពីអីថានឹងសំដែងការគោរពថាវាមានបាបនឹងមួកនឹងណាមិនបាបនឹងកសែងនឹងទេមែនទេអញ្ចឹងបានព្រះអង្គលើកលែងឧទាហរណ៍ថាបើអ្នកណាមានបញ្ហាដំបៅក្បាលអីចឹងទៅដោះកសែងដោះមួកចេញរុយវរោមឧទាហរណ៍ចឹងពាក់ទៅអត់អីសោះឃើញអត់អីព្រះអង្គអនុញ្ញាតឃើញវិន័យនឹងព្រះអង្គ បញ្ញត្តិមកដើម្បីអីដើម្បីក្រៀកចិត្តនោះទេ in case ក្នុងករណីដែលថាយើងវាអត់គោរពតែប៉ុណ្ណឹងតែអត់ជារឿងបំភ័យទេមិនមែនជារឿងអូតែអញ្ចឹងក្បាលទៅពេកអញ្ចឹងមាត់ដូចថៃស្លស្លូញឆ្លូញនេះឆ្លាស់ឆ្លើយមកឆ្លូញផងស្លូញផងអាត្មាវាភ្លេចដែរត្រី ជីវិតប្រៀបធៀបនោះថាត្រីស្លូចនរណាគេនោះនារីហុកថាឆ្លូចយកមួយណាអាត្មាបានបើកមើលបើភ្លេចភ្លេចមែនពាក្យនឹងចេះតែនិយាយណាមើលសុភើបហ្នឹងហើយអាត្មាតបន្តិចថាដូចជាឧទាហរណ៍ដូច មានរដូវមានថ្ងៃខែអីចឹងទុចិត្តពពុទ្ធអត់កើតឧទាហរណ៍ពពុទ្ធមិនងាយទៅស្រុកយើងទេឧទាហរណ៍ចឹងណាមាន ព្រះសម្មាសម្ពុទ្ធស្រាប់តែគប់ជួនព្រះអង្គមុនទៅតែ2ថ្ងៃហើយយើងមានរឿងហ្នឹងយ៉ាងហោចក៏4 5ថ្ងៃមួយអាទិត្យដែរអីចុះបើពពុទ្ធទៅតែ2ថ្ងៃហើយក្នុងចន្លោះហ្នឹងយើងកំពុងមានភារិតហ្នឹងកំពុងតែមានរដូវអញ្ចឹង មកគំរាមថាទៅជួបបាបអញ្ចឹងហើយយើងមិនបានជួបពុទ្ធទេណាពុទ្ធទៅវិញមិនដែលមកទៀតទេឧទាហរណ៍អញ្ចឹងណាហ្នឹងហើយចាំមិនស្អីក៏ដោយវាមិនផុតពីរឿងយើងពិចារណានោះទេណាអឺ ឃើញណាបងអូនគាត់បើកបច្ចនានុក្រមឲ្យគេត្រីឆ្លូញមិនស្លូញឆ្លូញឆោចង្លោស្រអូនឹងញោត្រីឆ្លូញបាទហ្នឹងអាអា ឯនោះអាងវចនានុក្រមសម្ដេចជួនណាដែរថាវចនានុក្រមសម្ដេចខ្មែរសរសេរស្លូញមិនមែនឆ្លូញទេអាត្មាកំពុងមើលវចនានុក្រមណាបងអូននៅអន្តរជាតិបើកឲ្យមើលឆ្លូញឈ្មោះត្រីរំអិលមួយប្រភេទស្រដៀងនឹងត្រីខ្ជិងតែតូចជាងហ្នឹងឆ្លូញដែរ Yeah. ឆ្លូញបាទឆ្លូញអាត្មាកំពុងមើលបងអូនគាត់បើកឲ្យមើលហ្នឹងហើយសាធុនឹងចឹងចឹង ស្មាក៏ធ្លាប់ទទួលបានអញ្ចឹងរឿងតិចបាបតិចទៅបានប៉ុនតិចបាបវាមិនដឹងអាប៉ុននឹងស្អីអាបាបនឹងវាស្អីហើយបើសិនជាយើងពិតជាខ្លាច បាបមែននោះងាប់ហើយមនុស្សយើងល្អស្លាប់ហើយល្អណាស់ព្រោះបាបនឹងវាជារឿងអាក្រក់វាអាក្រក់សម្រាប់ខ្លួនយើងផង សម្រាប់សង្គមជាតិយើងផងតួអាក្រក់ហ្នឹង Mm-hmm. ហើយបើយល់ច្បាស់ថាបាបនឹងស្អីក៏លែងធ្វើបុណ្យដោះគ្រោះដែរក៏លែងទៅងូតទឹកលាងបាបឯណាហើយហ្នឹងដូចទៅឥណ្ឌាហ្នឹងអ្នកងូតទឹកលាងបាបនោះតែមានពេញតែស្ទឹងគង្គាអញ្ចឹងបើថាគាត់ឆោតក៏ថាមិនបានមនុស្សចេះតែប៉ុណ្ណឹងធ្វើអញ្ចឹងទៅហើយខ្មែរយើងឃើញ ពេលទៅឥណ្ឌាញាតិញោមទៅឥណ្ឌាជាមួយអាត្មាអីហ្នឹងទៅឃើញគេងូតទឹកលាងបាបអីហ្នឹងកញែងខ្លួនអូយភ្លើភ្លើលងូតទឹកងាចងាប់ទឹកលឹងកក្រិចអីចឹងណាអាហ្នឹងវាខណៈល្ងង original ដែលយើងមកធ្វើពិធី កម្មប្រមាណថ្នាក់ប្រមាណថ្នាក់បនលោកប្រមាណវត្តប្រមាណវត្តអាហ្នឹងនោះល្ងងដូចគ្នា វាគ្រាន់តែคล้ายមកបែប VIP មើលទៅដូចតំណងប៉ុន្តែមែនតែនទៅតែសុំសេចក្តីសុខខាងក្រៅហ្នឹងនៅល្ងងដដែលសុខដែលជានាមធម៌វាមិនមែនសុខនៅក្រៅណាបើនិយាយពីសុខវេទនាក៏វាកើតនៅក្នុងកាយ បើនិយាយពីសុខសមអំណោះក៏វាកើតនឹងចិត្តវាមាននៅក្រៅណាវាអត់ស្អីជាតួសុខសុខសន្មត់នឹងក៏ដោយតួសុខសន្មត់នឹងក៏ដោយធាតុពិតទៅនៅក្នុងសង្ខារធននេះវាអត់មានសុខមែនទេទេវា មានសុខសន្មត់ជាវិបាកបនណោះប៉ុន្តែវិបាកបនវានៅក្រៅឯណាវាវាអត់មាននៅក្រៅទេអត់មានសោះហ្មងសូម្បីមកចនិតមកចរិយសក់ក៏គ្មានដែរ បើក្រន់ជាបច្ច័យបានឧទាហរណ៍ថាក្តៅនឹងត្រជាក់ចុះណាក្តៅនឹងត្រជាក់ចុះបើយើងទៅបាទត្រជាក់ខ្លាំងពេកវាមកប៉ះកាយយើងអានឹងវានាំឲ្យមានទុកគឺត្រជាក់ខ្លាំងពេកប៉ុន្តែអាទុកហ្នឹងក៏មិនមែនតួត្រជាក់ហ្នឹងទេគឺតួទុក្ខវេទនានៅក្នុងកាយហ្នឹងអត្រជាក់ជាក់ជាក់ប៉ះក្តៅទៅវាធ្វើឲ្យ យើងមាន feeling ថា មានអារម្មណ៍ថាកក់ក្ដៅអីចឹងតើតួអាតួក្ដៅហ្នឹងវាជាតួកក់ក្ដៅឬក៏ជាកាយវិញ្ញាណណាវានៅតែកើតក្នុងកាយដដែលសុខទុក្ខឧបេក្ខាហ្នឹងគឺក្នុងកាយក្នុងកាយហ្នឹងតែមកអត់មាន សុខទុក្ខឧបេក្ខាណាមានមួយចនិតនៅអង្គលឈើវាអត់មាន នៅនឹងរូបព្រះហ្នឹងក៏អត់មាននៅនឹងអ្នកដតីហ្នឹងវាអត់មានសោះសំបីតែបន្តិចក៏អត់ដែររឿងខាងក្រៅហ្នឹងបាន ត្រឹមជាអារម្មណបច្ច័យប៉ុណ្ណោះបានត្រឹមប៉ុណ្ណឹងត្រឹមជាអារម្មណបច្ច័យហ្នឹងហើយអញ្ចឹងបើវាជា ត្រឹមជាអារម្មណបច្ច័យវាមានអំណាចបង្វែរខាងក្នុងនឹង ដោយផ្ទាល់ឬថាអត់ទេ អត់ទេវាជាសមត្ថភាពរបស់សត្វលោក ម្នាក់ម្នាក់ថាតើចេះគ្រប់គ្រងចេះតាមដានចេះត្រួតពិនិត្យវាដោយរបៀបណាអាត្មាឧទាហរណ៍ងាយងាយចុះឧទាហរណ៍ងាយងាយថា ការរាប់ពាន់រាប់ម៉ឺនឆ្នាំមុនមនុស្សយើងហើយនឹងសត្វនឹងនិយាយពីរបៀបឆ្លាតតិចតិចខាងក្រៅសម្រាប់រស់ មិនឆ្លាតដោះស្រាយផ្លូវចិត្តទេយើងហើយនឹងសัตว์ហ្នឹងស្តៀងតែគ្នាទេពេលភ្លៀងរត់ទៅជ្រក់អីនេះរត់ទៅជ្រក់នោះអត់ចេះធ្វើផ្ទះណាអត់ចេះធ្វើផ្ទះអត់ចេះធ្វើចម្រោកហ្នឹងហើយតែចឹង ពេលភ្លៀងរត់ទៅ ជ្រកក្នុងគុហា ភ្នំរត់ទៅនេះទៅនោះចឹងទៅប៉ុន្តែក្រោយនោះមនុស្សវាចេះគិតចេះពិចារណាចេះឆ្នៃធ្វើផ្ទះធ្វើសបែងទៅ ពេលភ្លៀងលែងរត់អាជ្រកមានកន្លែងជ្រកហើយសัตว์វាអត់ចេះពិចារណាអត់ចេះឆ្នៃនៅអណ្ដែល ស្វាអីភ្លៀងរត់ភ្លៀងរត់អណ្ដែលអ្មេចបានពីមុនសัตว์រត់មនុស្សក៏រត់ ពេលភ្លៀងនោះឥឡូវ ភ្លៀងមនុស្សមានកន្លែងជ្រកមកពីភ្លៀងវាលំអៀងទៅរកមនុស្សទៅរកសត្វឬក៏យ៉ាងម៉េចថាអត់ទេអត់ទេធម្មជាតិភ្លៀងនៅដដែលឃើញអារម្មណ៍ខាងក្រៅដូចភ្លៀងហ្នឹងចឹងណាលៀបយោសសើរសុកដូចភ្លៀងដូចខ្យល់ដូចក្តៅដូចត្រជាក់ហ្នឹងចឹងគឺថាយ៉ាងម៉េចវាអញ្ចឹងធម្មតារបស់វាអញ្ចឹងប៉ុន្តែសំខាន់មនុស្សចេះឆ្នៃមិន សត្វលោកចេះឆ្នៃមិនអញ្ចឹងពុទ្ធព្រះអង្គពង្រៀនមនុស្សឲ្យចេះឆ្នៃចិត្តគំនិតនឹងប្រើប្រាស់ធម្មជាតិស្របតាមកលៈទេសៈអញ្ចឹងការរស់នៅរបស់មនុស្សនឹងមានភាពប្រសើរដែលព្រះអង្គត្រាស់ថាម៉េចយោវាសៈសតាំងជីវេនរណារស់អស់100ឆ្នាំអបាសੰងឧតយបយ៉ាងអត់ឃើញដល់ការការរលត់នៃនាមរូបតាមសេចក្តីពិតមិនឃើញធម្មជាតិនឹងតាមសេចក្តីពិត nothing រស់នឹងអត់ប្រយោជន៍ឯកាហੰជីវិតាំងសាយោ បសតោឧទយប្រយ៉ាងក៏ប៉ុន្តែមនុស្សឯណារស់បានតែមួយថ្ងៃទេតែឃើញដល់លក្ខណៈការរលត់នៃរូបធម៌នៃមធម៌តាមសេចក្តីពិត ការរស់មួយថ្ងៃនោះប្រសើរជាងការរស់100ឆ្នាំនោះទៅទៀតអឺអាមិនបានរស់ដល់100ឆ្នាំវាគ្មានប្រសើរអី រស់ដោយសេចក្តីមិនដឹងហ្នឹងរស់ដោយវង្វេងរស់ក្នុងអំណាចកិលេសរស់ក្នុងអំណាចមោហៈអវិជ្ជាហ្នឹងហ្នឹងហើយដល់រស់មួយថ្ងៃប៉ុន្តែដឹងថាជីវិតនឹងជាស្អីមានស្អីជាបច្ច័យអញ្ចឹងភ្លឺថ្លាណាស់មួយថ្ងៃហ្នឹងណាមួយថ្ងៃហ្នឹង Mm-hmm. ស៊ីមសៀបហ្នឹងថា អត់ឮសំឡេងសោះចឹងអ្នកដតីឮទេបើមានមានអ្នកថាអត់ឮនឹងចឹងចឹងការរស់នៅនឹងវាស្រេចទៅលើ ការគិតត្រូវ ការពិចារណាត្រូវរបស់យើងម្នាក់ម្នាក់ទេតើចង់រស់នៅរបៀបម៉េចចង់រស់នៅ ក្នុងសម្ពាធក៏រឿងយើង រស់នៅដោយរបៀបខ្លាចដោយរបៀបភ័យស្លន់ស្លោក៏រឿងយើងប៉ុន្តែវាផ្ដើមពីការគិតសិនគិតត្រូវនិយាយត្រូវធ្វើត្រូវអឺសាធុអឺសាធុលើច្បាស់ហ្នឹងហើយច្បាស់ល្អបង ហ្នឹងហើយអត់អីអញ្ចឹងអាចទៅមុខទៀតបានហ្នឹងហើយអញ្ចឹងមេគាដ៏ត្រឹមត្រូវហ្នឹងមិនមែនទៅកែផែនដីមិនទៅកែព្រះអាទិត្យមិនទៅកែខ្យល់មិនទៅកែកម្ដៅទៅកែតិចដែលជាលក្ខណៈធម្មជាតិហ្នឹងទេ តែត្រូវរស់នៅជាមួយនឹងធម្មជាតិហ្នឹងរបៀបណា ចឹងរបស់ខាងក្រៅទាំងអស់មិនមកបញ្ជាចិត្តយើង directly ហ្មងអត់ទេរបស់ខាងក្រៅទាំងអស់មិនអាចមកបញ្ជាចិត្តយើង ផ្ទាល់បានទេវាស្រេចនៅលើ កម្រិតនៃចិត្តនឹងវារវាសប៉ុណ្ណាសតិបញ្ញានឹងកើតប៉ុណ្ណារវាសប៉ុណ្ណា នឹងហើយការរស់នៅក្នុងសម្ពាធការរាប់អានសរសិសម្ពាធណាទាំងអស់ហ្នឹងកាលណាយើងជាប់នឹងវា មានសម្ពាធស្អីក៏ដោយតែគេយើងជាប់នឹងវាមានសម្ពាធលេបក៏ដោយយុះក៏ដោយឋានៈបុណ្យស័ក្តិអីទាំងអស់តែជាប់ជាពាក់នឹងវា មានសម្ពាធដែរមានន័យថាវាជាសម្ពាធសម្រាប់យើងវាជាទង្ងន់សម្រាប់យើងហ្មងហ្នឹងចាណាមើលមើលមានស្អីមួយដែលវាคล้ายជាសម្ពាធបើយើងអត់ចង់បានវាទោះមិនចង់បានវាយើងខ្លាចបាត់អីមួយទៀតហ្នឹងក៏ដែរក៏សិតតែជាសម្ពាធដែរ ចឹងបានចុងក្រោយមនុស្សដែលលែងមានសម្ពាធគឺ មនុស្សលះចិត្តនរណាលះបានច្រើនប៉ុណ្ណា freedom maintain សេរីភាពពិតប្រកបនឹងកើតឡើងលះរហូតដល់ចុងក្រោយខ្លួនអត់ទាំងមានដល់អស់ខ្លួនអស់បញ្ហាបណ្ដោយ អស់ខ្លួនមិនមែនបាត់រាងកាយទៅណាទេមិនមែនបាត់ចិត្តវិញ្ញាណទៅណាមិនមែនបាត់រាងកាយទៅណានេះគឺបាត់ប្រការការប្រកាន់តួខ្លួនហ្នឹងហ្នឹងហើយធម៌នឹងសិតតែយើងអាចពិចារណាបានថាតនេតនេឆែកមើលខ្លួនអញនៅតណាអញអញអាគេប៉ះអញទិញបាន តាំងពីដើមមកហ្នឹងអញអញនៅតណាឆែកមើលកុំឲ្យធัวនឹងវានៅតែក្នុងកពីនោះ ព្រោះនៅក្នុងខ្លួនយើងតើឆែកមើលតើតនេតនេឆែកមើលឮគេនិយាយចឹងហ្នឹងចិត្តឮឬក៏អញឮសួរខ្លួនឯងដែរឃើញចិត្តឃើញចក្ខុវិញ្ញាណឃើញឬក៏អញឃើញលើគេនិយាយមិនស្រួលហ្នឹងចិត្តឮឬក៏អញឮ ចិត្តលឺឬក៏អញលឺថងសលឹមលោកម្ចាស់ហាក់មានសេចក្តីវិស័យបាញ់ឈ្មោះទៅណាឲ្យច្បាស់លាស់សោះដាក់ប្រធានបទពីនេះពីនោះហ្នឹងហើយប្រាប់តាំងពីដើមតើថ្មអត់បានដាក់ specific ហងដោយសារអ៊ីនធឺណិតទៅមកវិញក៏ផ្សាយសារលបងអ៊ីនធឺណិតដើរស្មូសឬអត់ប៉ុណ្្នឹងឯង ហើយម្យ៉ាងទៀតมันបាន design អីឲ្យបានស្អាតពេលវេលាវាយប់ជ្រៅផងបានបាន ប្រាប់ហើយថាពីនេះពីនោះហ្នឹងมันនិយាយទៅរឿងអីមួយទេមើលតាមស្ថានភាព អ្នកស្ដាប់នេះអ្នកស្ដាប់ចង់ដឹងរឿងអីថ្មនិយាយរឿងហ្នឹង